រិតពីកំណើតនិស័យពីក្នុងពោះម្ដាយមកផ្សេងផ្សេងគ្នាទៅអ្នកខ្លះរៀងឆេវឆាវច្រើនអ្នកខ្លះរៀងចិត្តទលាយអ្នកខ្លះរៀងឆ្លាតទៅអ្នកខ្លះមិនសូវឆ្លាតអាចមានឧបនិស្ស័យបុណ្យពីកំណើតមកផ្សេងផ្សេងគ្នាអញ្ចឹងប៉ុន្តែមួយទៀតដែលវាមានអតិពលខ្លាំងលើ ជីវិតរបស់យើង គឺការសំឧបនិស្ស័យប្រចាំថ្ងៃឧទាហរណ៍ថាបើបុគ្គលនឹងជួយចិត្តតូចចិត្តអន់ចិត្តអឺចេះតែលើកដាក់ខ្លួនហើយមួម៉ៅអាការសំតិចតិចតិចយូរយូរយូរយូរទៅវាច្រើន នៅក្នុងធម៌លោកហៅថាឧបនិស្ស័យអឺនៅក្នុង កំហឹងឧបនិស្ស័យនៃការចំណែនឧបនិស្ស័យនៃការតូចចិត្តអានឹងដូចយើងសំលុយនៅក្នុងធនាគារអញ្ចឹងយូរយូរយូរទៅយើងคลายទៅជាសិទ្ធិអន់ចិត្តសិទ្ធិតូចចិត្តវាសបោអឺហើយតើបើយើងមិនមិនទម្លាប់កែឧបនិស្ស័យនឹងមកក្នុងផ្លូវត្រូវទេយើង យើងកើតទុកយើងមួម៉ៅយើងមានរឿងអីតិចយើងយកមកដាក់ខ្លួនវល់វល់ក្តៅក្រហាយខឹងគេខឹងឯងចឹងហើយជួនកាលខ្លួនឯងមិនទាំងចង់គិតផងវាទាញឲ្យទៅគិតហ្មងដោយសារយើងសបោសបោបពួកគិតច្រើននឹងពីដើមមកជាងតកំណត់ដឹងថា ដឹងថានឹងខុសឯឧទាហរណ៍ថា ចំណែនទូចចិត្តអន់ចិត្តទាស់ច្រើននឹងនឹងនឹងផ្លូវខុសហើយអញ្ចឹងទាញចិត្តឲ្យមកសំរឿងអឺល្អឧបនិស្ស័យល្អឧទាហរណ៍ថាចេះចែកម្លែកចេះលើកទឹកចិត្តចេះផ្ដល់តម្លៃគោរពដឹងគុណម្ដាយឪពុកជួយមើលថែគាត់ទៅមិនមានចិត្ត ចំណែនិន្ទាអ្នកដតីទេឃើញគេមានគេបានបដូរពីដូចថាចំណែនគេទៅជាអបអសាទរក្នុងធម៌ហៅមុទិតាអូយត្រេកអរបនណៃញោមញាតបងប្អូនគុណចាស់បនច្រើនអញ្ចឹងក៏ដូចថាគេប្រសាគេគ្រាន់បើទៅបដូរចិត្តមកចេះ ធ្វើទៀនទៅថ្វាយអង្គមព្រះទៅអានសិភៅធរអប់រំចិត្តទៅរៀនសូត្រចំណេះដឹងណាប្លែកប្លែកថ្មីថ្មីទៅហើយនៅក្បែរអ្នកណាដែលនាំឲ្យយើងដើរក្នុងផ្លូវត្រូវផ្លូវល្អធ្វើបុណ្យធ្វើកុសលទៅអន្សំឧបនិស្ស័យផ្លូវចិត្តហ្នឹងមិនជាអោបកសោបរឿងក្តៅក្រហាយអីទេគឺថា មានបញ្ញាស្ដាប់ធម៌ពន្យល់ខ្លួនឯងឲ្យយល់ថាយើងប្រកាន់ខឹងទៅវាដៅកាហាយទៅខ្លួនយើងអញ្ចឹងហ្នឹងមនុស្សហ្នឹងវាអញ្ចឹងបដែបដៅណែនាំថានៅតែថាប៉ុន្តែគេមិនអាចធ្វើត្រូវចិត្តយើងបានរហូតទេហើយមនុស្សហ្នឹងវាខុសគ្នាអញ្ចឹងយើងមិនអាចសង្ឃឹមថា គេធ្វើតាមយើងរហូតនោះទេហើយបដូរចិត្តមកទម្លាប់ឧបនិស្ស័យល្អវិញទៅអទុនភ្លុនពាក្យសម្ដីនឹងក៏ពិរោះពិសា ចិត្តគំនិតនឹងក៏ស្រស់ស្រាយមិនមួម៉ៅមិនតុកសិចមិនអឺដូចថា យកអារឿងក្តៅក្រហាយនឹងមកដុតរួយចិត្តខ្លួនឯងរឿយរឿយពេកទេអានឹងជាការសន្សំឧបនិស្ស័យផ្លូវចិត្តថ្មី មានពេលធ្វើសមាធិទៅសមាធិគឺសន្សំចិត្តឲ្យតិចច្រើនទៅអឺមានពេលស្ដាប់ធម៌ទៅហើយនឹងមួយទៀតនោះដែលមានអតិពលលើចិត្តយើងដែរគឺរឿងដែលយើងយកមកយើងយើងអានរាល់ថ្ងៃយើង មើលរាល់ថ្ងៃយើងស្ដាប់រាល់ថ្ងៃយើងពិភាក្សារាល់ថ្ងៃយើងយកមកគិតរាល់ថ្ងៃអាអានឹងក្នុងធម៌លោកហៅថាអារម្មណ៍ហើយនឹងដូចម្ហូបមហាអញ្ចឹងតើកាលណាយើងហូបម្ហូបអត់ល្អមានជាតិគីមីយើងឈឺយើងរាកទៅហើយអារម្មណ៍នឹងក៏ធ្វើឲ្យយើងកើតទុកឲ្យធ្វើឲ្យយើងមួម៉ៅបើយើងចេះតែឧទាហរណ៍ទៅអឺ ចាប់យកអារម្មណ៍ដែលនាំឲ្យក្តៅក្រហាយឧទាហរណ៍ទៅចេះតែអឺតាមដានរឿងគេអូមីនេះចាននោះចោះអីចឹងទៅឧទាហរណ៍ហើយជជែកពិភាក្សានឹងតែរឿងគេចឹងទៅនិយាយចឹងមិនបានន័យថាមិនឲ្យដឹងទេយើងដឹងរឿងអឺហើយបើយើងនិយាយក៏យើងនិយាយដើម្បីឲ្យគេបានល្អកែប្រែមកដែរមិនមែនដើម្បីនិយាយ ឲ្យតារួចពីមាត់ហើយបានបាបទៀតណាអានឹងឧបនិស្ស័យមិនល្អអារម្មណ៍ដែលយើងមកទុកក្នុងចិត្តនឹងមិនល្អវាវាបាបវាបាបនឹងវាពិបាកតាំងពេលបច្ចុប្បន្ននៅពេលដែលយើងគ្រប់គ្រងចិត្តអត់បានហើយវាមានពៀវរាទៅមុខទៀតអញ្ចឹងយើងពិបាកដូរចរិតពីកំណើតប៉ុន្តែអ្វីដែលយើងអាចធ្វើបាន ចប់ដរាបណានៅមានជីវិត អ្នកនៅតែជួបបញ្ហាជារៀងរហូតហើយបញ្ហាពេចច្រើនអាស្រ័យទៅលើសម្ពីបុណ្យសម្ពីបាបដែលអ្នកបានសាងបើអ្នកបានសាងបាបកម្មច្រើន អ្នកជួបរឿងក៏ច្រើនដែរដោះពីមួយចូលមួយ មិនចេះចប់មិនចេះហើយឡើយហើយបើអ្នកមួម៉ៅថែមអ្នកកើតទុកកាន់តែខ្លាំងអ្នកណាក៏មានបញ្ហាដែរទៅដល់ណាក៏មានបញ្ហាដែរអ្នកក្រក៏មានបញ្ហាអ្នកមានក៏មានបញ្ហា កុំខ្លាចវាអីជីវិតមានបញ្ហាជារឿងធម្មតា គ្មានអីចម្លែកផងយើងជួបរឿងយើងគេជួបរឿងគេមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីបើជួបរឿងណាដោះរឿងនឹងទៅ ប្រឹងដោះឲ្យអស់ពីសមត្ថភាពរបស់អ្នក រួចប្រាប់ខ្លួនឯងថាខ្ញុំអស់ត្រឹមនឹងហើយ ហើយរៀនរីករាយនឹងអ្វីដែលអ្នកអាចធ្វើបាន កុំទម្លាប់ បន្ទោសខ្លួនឯងឬបន្ទោសអ្នកណាអ្នកណីឡើយធ្វើម៉េចបើយើងមានសមត្ថភាពត្រឹមតែប៉ុណ្ណឹងអ្វីអ្វី មិនចេះតែបានតាមចិត្តអ្នកចង់រហូតទេបញ្ហាមិនចេះតែបានដោះស្រាយតាមចិត្តអ្នកប្រាថ្នាគ្រប់រឿងឡើយសូម្បីតែព្រះសម្មាសម្ពុទ្ធក៏មិនអាចជួយដោះស្រាយបញ្ហាឲ្យមនុស្សបានគ្រប់គ្នាដែរម្យ៉ាងទៀតបើអ្នកដោះហើយឲ្យវាចប់ទៅ កុំនៅរសេមរសាម រវិមរវៀមរំលឹករំលើកវាច្រើនពេកព្រោះវានាំឲ្យក្តៅក្រហាយគួរត្រៀមខ្លួនទទួលដោះរឿងផ្សេងទៀតមិនដូច្នោះទេរឿងនឹងច្របូកច្របល់ដោះមិនចេះចប់មិនចេះហើយឡើយ ដោយសារតែអ្នក ប្រមូលវាមកច្របុកច្របល់គ្នាច្រើនពេកជីវិតជួបរឿងអីចឹងឯងប្រឹងទៅប្រឹងបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីសមត្ថភាពប្រឹងរហូតដល់ថ្ងៃដែលអ្នកត្រូវលាពិភពលោកនេះទៅ គេអម្បគេលន់តួបន្តិចចឹងទៅគេមកនិយាយកំសត់តិចបាក់ចិត្តហ្នឹងលួងតាមគេទៅហើយពេលខ្លះគេបោកពេលខ្លះគេកັບគេងប្រវាញ់លើស្នានចិត្តល្អរបស់គាត់ចឹងក៏មានដែរអឺអានឹងជាអធិស្ស្រ័យធម្មជាតិពេលខ្លះយើងពិបាកនឹង ថាឲ្យគាត់ណាព្រោះអឺឃើញគេពិបាកគឺគាត់ទុនទៅមកធ្វើអីថាអីគេមិនកើតទេអឺប៉ុន្តែពេលខ្លះគ្រប់ត្រូវប្រយ័ត្នប្រយែងដែរអ្នកខ្លះប្រើល្បិចដោយសារឃើញយើងអញ្ចឹងចង់បានផលប្រយោជន៍ពីយើងធ្វើឲ្យយើងអាណិតហើយក៏ចេះតាយើង យកប្រយោជន៍ពីយើងយើងលួងខ្លួនទៅដោយសារអឺអានេះមិនបញ្ញាទេគឺវាភាពប៉ិនប្រសពក្នុងការបោកប្រាស់របស់គាត់ចឹងហើយចឹងបាននៅក្នុងធម៌លោកឲ្យ លោកមិនឲ្យរឹងពេកតែកាលណារឹងពេកវានាំឲ្យមានពីវិរិយមានសត្រូវប៉ុន្តែក៏មិនឲ្យទុនពេកដែរពីព្រោះទុនពេក គេអាចនឹងមើងងាយ ឬក៏គេបោកប្រាស់អញ្ចឹងវាត្រូវមានទាំងករណាការសង្គ្រោះមានទាំងបញ្ញា ការប្រើការត្រិះរិះពិចារណា ដើម្បីប្រើប្រាស់ចិត្តទុនចិត្តល្អរបស់យើងនឹងឲ្យត្រូវផ្លូវបើមិនចឹងទេវាទៅជារឿង មានផលមិនល្អសម្រាប់យើងអ្នកធ្វើទៅវិញដោយសារករណាខ្វះបញ្ញានឹងឯងមានរឿងតបោះមានចិត្តករណាជួយពោះយកមកចិញ្ចឹមគេប្រាប់ថាប្រឡែងវាទៅបើព្យាបាលវាហើយតបោះហ្នឹងក៏អត់ជឿទេទុកនៅក្នុងកត់យូរយូរទៅ ត្រឡប់មកពីបេះផ្លែឈើវិញបើកឆ្នុកមើលពស់នៅក្នុងពួងអាស័យពស់នឹងចាក់តបាសនឹងស្លាប់ទៅនឹងចិត្តល្អប៉ុន្តែខ្វះបញ្ញាអញ្ចឹងចុងក្រោយអន្តរាយមកដល់ខ្លួនឯងវិញអញ្ចឹងចិត្តល្អចិត្តទុនជារឿងមួយល្អប៉ុន្តែត្រូវតាមានអឺអ្នកអបជាមួយគឺបញ្ញាស្មារតីឲ្យចិត្តល្អហ្នឹងចិត្តទុនហ្នឹង ប្រើនៅក្នុងផ្លូវត្រូវមិនត្រូវឲ្យគេកេងប្រវាញ់លើសន្តានចិត្តល្អរបស់យើងហើយយើងប្រើចិត្តល្អរបស់យើងនឹងជាប្រយោជន៍បានទូលំទូលាយ ហើយមិនអនុញ្ញាតឲ្យមនុស្សមិនល្អនឹងបានចិត្តអឺកេងប្រវាញ់មកលើសមានចិត្តល្អរបស់អ្នកដតីឯង លេងក្លិនរសពាក្យសម្ដីអ្នកដតីរឿងរ៉ាវកើតឡើងខាងក្រៅនឹងយើងមិនអាចបង្កប់បញ្ជាបង្ខំតាមចិត្តយើងបានទេវាព្រោះវាកើតគឺវាកើតដែរអឺយើងអាចរក្សាចិត្តរបស់យើងដើម្បីទប់ទល់នឹងរឿងដែលកើតឡើងក្នុងជីវិតហ្នឹងយើងអាចយកអារម្មណ៍ល្អ មួយចំនួនដែរតាមការផឹងប្រេងរបស់យើងឧទាហរណ៍ថាយើងស្ដាប់ធម៌យើងសែកគប់មិត្តល្អយើងរំលឹកគុណបរតនត្រ័យពុទ្ធធម៌ប្រសង់យើងនឹកដល់ពលល្អដែលយើងបានធ្វើហើយយើងនឹកដល់បុគ្គលដែល មានការតស៊ូព្យាយាមប្រឹងប្រែងមាន ការអត់ធន់ខ្ពស់យើងយកបុគ្គលនឹងជាគំរូ ចឹងអារម្មណ៍ខាងក្រៅហ្នឹងអាចមានឥទ្ធិពលលើផ្លូវចិត្តជួយតម្រែតម្រង់ចិត្តរបស់យើងបានមួយចំនួនធំដែរការផឹងប្រេងផ្ទាល់ខ្លួនរបស់យើងប៉ុន្តែជាទូទៅហ្នឹងយើងមិនអាចនឹងទៅប្រកបវិជាថារឿងវាត្រូវតែចេះគេត្រូវតែនិយាយចាំដាក់យើងកូននឹងត្រូវតែស្ដាប់រឿងនឹងវាត្រូវតែបានចឹងចឹងចឹង យើងអត់អាចប្រកបវិជាចឹងបានទេយើងមានតែទទួលស្គាល់ការពិតថាលើរឿងវាកើតចឹងហើយ បញ្ហាវាមានចឹងហើយត្រូវដោះស្រាយបន្តទៅសិក្សាពីមូលហេតុថាម៉េចបានវាចឹងមកពីគាត់ធ្វើការខ្ជិះខ្ជា ស្ដីបដៅថាណែនាំដោយទឹកចិត្តស្រឡាញ់ ចង់ឲ្យបុគ្គលនឹងបានល្អมันមានគំនុំគុំគួនររឿងឲ្យគ្នាអន្តរាយទេចឹងយើងយកអារម្មណ៍ខាងក្រៅនឹងរឿងរ៉ាវខាងក្រៅនឹងទៅជាកន្លែងសម្រាប់អភិវឌ្ឍផ្លូវចិត្តរបស់យើងប៉ុន្តែតផ្លូវចិត្តរបស់យើងនឹងមានរបងការពារសតិបញ្ញា ស្មារតីរឹងប៉ឹងដែរបាន រឿងរ៉ាវហ្នឹងវាមិនមានអតិពលខ្លាំងមកលើផ្លូវចិត្តយើងឧបមាថាផ្ទះមានលបង មានទ្វារចាក់សោត្រឹមត្រូវអញ្ចឹងចោលវាមិនងាយមកលួចប្លន់ទ្រព្យសម្បត្តិក្នុងផ្ទះយ៉ាងណាចិត្តរបស់យើងដែលយើងកំណត់ដឹងថារឿងរ៉ាវក្នុងលោកនេះយើងអត់អាចទៅប្រកបវិជាចេះចោះបានទេយើងមានតែ ការពារសុវត្ថិភាពផ្ទះរបស់យើងឲ្យបានល្អ យើងនៅតែជួយអប់រំណែនាំអ្នកដទៃប៉ុន្តែបខំមិនបានទេជាងយើងរៀនរក្សាចិត្តទប់ទល់នឹងរឿងរ៉ាវខាងក្រៅហ្នឹងចឹងយើងអត់សូវឃ្លេងឃ្លោងតាមរឿងខាងក្រៅយើងក៏មិនសូវកាត់ទុកដែរ កញ្ចក់និងញញឹមដាក់អ្នកវិញបើអ្នកព្រោះស្រូវហើយមើលថែវាត្រឹមត្រូវអ្នកនឹងទទួលបានផលត្រឡប់មកវិញមិនខានបើអ្នកមានចិត្តល្អចិត្តត្រជាក់ចិត្តស្ងប់អ្នកនឹងបានសុខច្រើនហើយបើអ្នកមួម៉ៅក្តៅក្រហាយច្រើនជីវិតអ្នក នឹងមិនសូវបានសុខឡើយកម្មឲ្យផលភ្លាមភ្លាមមិនចាំបាច់ជាតិមុខជាតិក្រោយឡើយបើអ្នកធ្វើល្អដោយ ចិត្តស្អាតបរិសុទ្ធមិនចង់បានការតបស្នង អ្នកពិតជាបានបុណ្យច្រើន ហើយក៏បានសុខច្រើនដែរនឹងមិនសូវខកចិត្តទេ បើគេដឹងគុណក៏ល្អបើគេមិនដឹងទេ ជារឿងរបស់គេ អំពើល្អអ្នកបានធ្វើរួចហើយធ្វើល្អចង់បានការតបស្នងសងគុណមិនសូវបានបន់ទេម្យ៉ាងទៀតជីវិតនេះក៏មានអត្តពលពីកម្មចាស់ដែរ អ្នកខ្លះធ្វើតែអំពើល្អបែរទៅជាជួបតែរឿងមិនល្អទៅវិញមិនដឹងថាបានសាងកម្មអីពីមុនមកសូមកុំអស់សង្ឃឹមកុំយល់ច្រឡំថាធ្វើបុណ្យហើយបែរទៅជាទទួលបាបវិញអីសោះបើអ្នកដាំដូងអ្នកមិនអាចបានផ្លែស្វាយឡើយ។ រឿងអាក្រក់ជាផលនៃបាបកម្មចាស់ចំណែកបុណ្យថ្មី មិនទាន់មានពេលឲ្យផលនៅឡើយ ពេលធ្វើអំពើអាក្រក់អាចនាំឲ្យអ្នកសប្បាយរីករាយឆាប់មានឆាប់បាន តែវាជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពិសផ្អែមមុនដំបូងទើបពុលជាខាងក្រោយ។ ពេលបាបឲ្យផលទើបស្រែកថាហេតុអ្វីជីវិតខ្ញុំក៏មានទុកច្រើនម្ល៉េះកម្មអ្នកណាកម្មយើងទេកុំបន្ទោសអ្នកណាឡើយ ខ្លះទៅឆាប់ឆេវឆាវតែមែនតែនទៅគាត់នៅមានពាក្យសម្ដីអីគេបន្តិចតួចលឹះលួសហ្នឹងគឺថាយកមកដេកគិតត្រេះរិះមួម៉ៅក្តៅកាហាយភ្លេចបានមកវាទៅជដូចជារឿងធំដុំណាស់អញ្ចឹងទៅអឺអានឹងមានន័យថាផ្លូវចិត្តយើងវាទុនខ្សោយអញ្ចឹងមានស្អីមកប៉ះបន្តិច ក៏វាឆេះដែរដូចជាលហុងខ្ចីគាត់និយាយអីទៅប៉ះវាហូរជ័រមកអានឹងវាអាចតកតងនឹងរឿងយើងសំអាមួម៉ៅអា stress គិតច្រើនរហូតដល់ពេលគេងមិនលក់ដល់គេងមិនលក់ទៅវាប៉ះពាល់ដល់ពោះវៀនដល់កាពះ បេះដូងញ័រភ័យមានរឿងអីតិចស្លន់ស្លោស្លុតចឹងឯងអឺហើយទឹកជាជំងឺ រាង កាយឈឺចុកចាប់ពេញខ្លួនឈឺស្មាឈឺខ្នងអឺភ័យស្លន់ស្លោទៅអានឹងវាវាប៉ះពាល់ដូចថាផ្លូវកាយនិងផ្លូវចិត្តហ្នឹងវាមានទំនាក់ទំនងគ្នាបើចិត្តយើងវាទន់ អញ្ចឹងកាយយើងនឹងក៏វាងាយរងគ្រោះដោយជំងឺដែរអញ្ចឹងវាតលថាបើចិត្តវាឆាប់ឆេវឆាវអញ្ចឹងតលហ៊ានអាដូចថាបើតែការទូខុសត្រូវនឹងវាធ្ងន់រៀងរៀងបន្ថយបន្តិចកុំឲ្យវាដុនដាបខ្លាំងពេកហើយរកកន្លែងបើថាវា បាក់ខ្លាំងវាតលនៅកន្លែង ដែលរៀងស្រឡះបន្តិចកន្លែងដែលមានខ្យល់អាកាសធំធៅអឺធម្មជាតិអីចឹងទៅព្រោះហ្នឹងវាត្រូវផ្សះផ្សាវាត្រូវមានពេលមកព្យាបាលព្យាបាលទាំងរាងកាយព្យាបាលទាំងផ្លូវចិត្តហ្នឹងអឺបើនៅ ក្បែរនៅ ក្បែរអ្នកណាដែលនាំរឿងដែលនាំឲ្យសบายចិត្ត រឿងល្អកុំទៅនៅក្បែរអ្នកដែលនាំរឿងក្តៅកុហលកាហាយនេះចេះនោះចុះអុចឲ្យយើងក្តៅទៀតយើងរត់តែក្តៅអឺហើយយើងមានពេលដូរចិត្តមកផ្គងរឿងល្អរឿងបុណ្យរឿងកុសលទៅអឺចិត្តនឹងតែពេលវាផ្ដោតទៅលើអីរឿងនឹងធំហើយ វាភ្លេចអារឿងអីផ្សេងទៀតឧទាហរណ៍បើយើងនឹកដល់ពាក្យសម្ដីគេនទីនឹងវាសំសំសំទៅធំមែនតែនហ្មងខ្លាយទៅជាអឺភ្នំភ្លើងទៅរឿងទូចមួយបើយើងភ្លេចទៅវាចប់បាត់ហើយប៉ុន្តែយើងយកមកសំវាធំយ៉ាងណាបើយើងផ្ដោតទៅលើរឿងល្អយើងយ៉ាងហោចយើងនៅ មានជីវិតយ៉ាងហោចយើងនៅមានពុកម៉ែយើងនៅថែគាត់ យ៉ាងហោចយើងអាចនឹងបំពេញការងារឬក៏យើងធ្វើមានឱកាសថ្វាយគុំព្រះជាផ្កាបូជាយើងដាក់បាតយើងស្ដាប់ធម៌យើងអានសិភៅធម៌ឲ្យគគុំដូចថាចំណាយពេលច្រើនហួសហេតុពេកនៅលើព័ន្ធសង្គមនោះពីព្រោះពេលខ្លះក៏ធ្វើឲ្យយើងច្របូកច្របល់ដែរមិនហាមឃាត់ទេប៉ុន្តែគ្រាន់តែថាយើងឆ្លៀតពេលមក រក្សាផ្លូវចិត្តយើងឲ្យបានល្អបើជួយថែមពីនឹងទៅទៀតឧទាហរណ៍ថាដូចយើងរៀនធ្វើសមាធិផ្គងចិត្តនៅលើដង្ហើមឬក៏នៅលើមេត្តាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខអញ្ចឹងទៅយើងចិត្តនឹងវាផ្ចង់ ទៅលើរឿងហ្នឹង រឿងល្អហ្នឹងវារីកធំហើយអារឿងអាក្រក់ហ្នឹងវារៀងឆ្ងាយទៅវាមិនមែនបានន័យថាអារឿងអាក្រក់ក្រក់រត់ចេញពីយើងវាមិនមែនអញ្ចឹងទេមានន័យថាអកុសលវិបាកវានៅតែមានសម្រាប់ជីវិតយើងអញ្ចឹងប៉ុន្តែដូចថាយើងផ្ចង់ទៅលើអារម្មណ៍នាំឲ្យចិត្តស្ងប់ ចិត្តវាបានស្ងប់ ទៅវាឃ្លាតឆ្ងាយពីអារម្មណ៍ដែលនាំឲ្យកើតទុក្ខហ្នឹង អឺប៉ុន្តែត្រូវការពេលវេលាត្រូវការទីកន្លែងដូចថាឆ្លាស់ល្អកុំសូវនៅក្នុងកន្ទប់ស្មុកអឺអត់ចេញទៅណានឹងក៏គ្រោះថ្នាក់ដែរព្រោះក្នុងកន្ទប់វាយូរយូរទៅវាខ្វះអុកស៊ីហ្សែនវាធ្វើឲ្យយើង ឆាប់មួម៉ៅហើយបើយើងអត់ធ្វើអីទៀតរៀងស្ទុស្ទុទៅ អានឹងជំងឺនឹងវាកាន់តែជិះជាន់យើងអញ្ចឹងតោះឡើយយើងរៀងលវាតិចយើងដកដង្ហើមយើងហាត់ប្រានយើង ញ៉ាំទឹកយើងគេងជាពិសេសហ្នឹងគឺគេងបើបើមានវិបត្តិហ្នឹងហើយយើងមិនបានគេងគ្រប់គ្រាន់ទេអានឹងហិតតែគ្រោះថ្នាក់ឯងហើយយើងសេពគប់មនុស្សត្រូវយើងចំណាយពេលរក្សាចិត្តខាងក្នុងអឺអានឹងយើងនឹងអាចអឺប្រោះព្រំចិត្តរបស់យើងឲ្យស្រស់ឡើងវិញ អ្នកខ្លះទម្លាប់ចិត្តហ្នឹងគេថានិយាយអីចង់បានអីនោះចង់បានភ្លាមភ្លាមឲ្យគេធ្វើនោះគឺធ្វើម៉េចឲ្យតធ្វើតាមចិត្តខ្លួនឯងបើមិន ធ្វើនោះគឺមួម៉ៅញីញ័រតក់កហល់ហើយតែទម្លាប់ចឹងយូរយូរទៅវាធ្វើឲ្យពុះកជ្រោលរលរែកហើយយើងអត់មានសមត្ថភាពគ្រប់គ្រង រលករំញ័រផ្លូវចិត្តនឹងបាន អានឹងប៉ះពាល់ដល់សុខភាពផ្លូវកាយផងសុខភាពផ្លូវចិត្តផង យើងទៅជារវើរវាយរហូតដល់អ្នកខ្លះគេមិនលក់គិតវិលខ្ញាល់នៅក្នុងចិត្តនឹងទៅប៉ះពាល់ដល់សុខភាពផ្លូវកាយចិត្តនឹងក៏មួម៉ៅយូរយូរទៅទៅជា អឺលេងអាចគ្រប់គ្រងស្ថានភាពផ្លូវចិត្តបានរហូតដល់មានជំងឺទៀតផងដោយសារអន្សំអាចចង់បានអីហើយចង់ភ្លាមភ្លាមឲ្យបានដូចចិត្តហើយអត់ចេះព្រមទទួលស្គាល់ការពិតថាវាមិនមែនចេះតែបានតាមចិត្តយើងចង់ទេយើងប្រាប់គេគេមិនមែនចេះតែតាមយើង ភ្លាមភ្លាមធ្វើបានភ្លាមភ្លាមផ្លែផ្លែបានទេ វាតចេះទទួលស្គាល់ថាហ្នឹងឯងមនុស្សវាមិនមែនបានដូចចិត្តយើងគិត100តាំង100ទេប្រាប់ទៅណែនាំទៅខុសឆ្គងបដៅទៅធ្វើប្រាប់100ធ្វើបាន50 60 70នឹងស្ដីបដៅថាហើយដឹងអំពីឧបនិស្ស័យរបស់មនុស្សនឹងវាអញ្ចឹងយើងមិនអាច បខំដើមដើមថ្នោតឲ្យដូចដើមដូងបានទេពូជគ្នាពូជដើមថ្នោតយ៉ាងណាមនុស្សម្នាក់ម្នាក់ហ្នឹងវាមានពូជមានឧបនិស្ស័យហ្នឹងផ្សេងផ្សេងគ្នាមកអញ្ចឹងនៅតែណែនាំថែទាំថាដាំផ្កាដាំដើមឈើនៅតែស្រោចទឹកដាក់ជីអញ្ចឹងប៉ុន្តែមិនអង្គុយជេរដើមថ្នោតដើមដូងឬក៏ដំណាំហ្នឹងឯងមើលថែសម្អាត ជួយទំនុកបំរុង ឲ្យមនុស្សនឹងបានល្អប្រសើរហើយតើតែយើងរៀនទទួលស្គាល់អញ្ចឹងទទួលស្គាល់ថាវាមិនមែនចង់អីត្រូវតែបានហើយដល់ពេលវាមិនបានវាផ្ទះសាវាកើតទុកតែខ្លួនឯងនឹងឯងដែលរៀនរៀនទម្លាក់ខ្លះទម្លាក់ហ្នឹងមិនមែនបានន័យថាមិនឲ្យចង់បានទេយើងកំណត់ដឹងថាវាមានហេតុគ្រប់គ្រាន់ទើបវាបានអញ្ចឹងអឺបើ យើងអត់បានណែនាំបានត្រឹមត្រូវការព្យាយាមយើងវាមិនទាន់ដល់បនយើងវាមិនគ្រប់វាអត់បានទេដេកកើតទុកពិបាកចិត្តបោកក្បាលអញ្ចឹងទៀតវាមិនបានផងតើឥឡូវយើងទទួលថាហ្នឹងហ្នឹងមិនទាន់គ្រប់មកទៅហេតុមិនទាន់គ្រប់ទៅវាមិនបានចឹងប្រឹងតទៅទៀតទៅបន្តិចទៀតណាបានប៉ុណ្ណឹងទទួលចាំបាន100ប៉ុន្តែបានអឺ80ប្រឹងទៅទៀតតា រៀនទម្លាក់ខ្លះអញ្ចឹងទើបយើងមិនសូវកើតទុកខ្លាំង ងឬមួម៉ៅជាមួយអ្នកដតីយូរពេកអ្វីអ្វីដែលកើតឡើងសុទ្ធតែមានហេតុផលរបស់វាបើការសម្រេចចិត្តនោះនាំឲ្យខាតបង់ឬខុសឆ្គងចាត់ទុកថាយើងមិនទាន់មានចំណេះដឹងគ្រប់គ្រាន់ មិនទាន់មានបទពិសោធន៍ល្មមសមរម្យនិងសម្រេចចិត្តឲ្យត្រូវគិតថាវាជាផលបាបចាស់ទៅចោះប្រឹងកែប្រែទៅកុំមួម៉ៅពេកកុំស្ដាយពេកអីព្រោះបើស្ដាយទៅក៏ទៅកែអីមិនកើតដដែលហើយវានាំទៅឲ្យកើតទុកថែមទៀតប៉ុណ្ណោះ អ្នកអាចយកវាជាមេរៀនអ្នកនៅតែណែនាំបុគ្គលដែលគិតថាធ្វើខុសតែក៏គុំចូលចិត្តបន្ទោសគេបន្ទោសឯងដេកមួម៉ៅក្តៅក្រហាយឡើយគុំរស់នៅក្នុងអតីតកាលយូរពេក រៀនដោះលែងខ្លួនឯងឲ្យមានសេរីភាពរឿងណាហួសហើយឲ្យវាហួសទៅចុះខ្មោចងាប់ហើយត្រូវយកទៅកប់កុំគាស់វាបកហាត់អីស្អុយណាស់បើដើរត្រូវសម្លឹងមើលទៅមុខកុំបែកក្រោយយូរពេក ប្រយ័ត្នមានគ្រោះថ្នាក់។